សួស្តីអ្នកគ្នាជួបគ្នាទៀតហើយខ្ញុំបាទសាក់ហើយក៏សូមស្វាគមន៍មកកាន់ Channel សាក់ Event ផងដែរបាទហើយថ្ងៃនេះយើងមកទស្សនានៅវីដេអូទន្ទុតមួយគឺជាវីដេអូ Top 10អូខេតែអ្នកគ្នាកុំភ្លេចតាមដានវីដេអូនឹងចាប់ពីដើមរហូតដល់ចប់ដោយសារតែវីដេអូទី10វាអត់សូវខ្លាចប្រហែលទេតែចាប់ដើមថាចោះទៅចោះទៅរហូតដល់វីដេអូទី1វាកាន់តែខ្លាចទៅជាពិសេសវីដេអូទី1នៅអូខេតោះឥឡូវក៏ខាត់ពេលលុយយូរចាប់ដើមទស្សនានៅវីដេអូទី10អូខេឥឡូវយើងដូចភ្លេចអីមួយមិនណិតអូខេឥឡូវយើងភ្លេចនេះអានេះមួយ ល្ហមនេះមួយគឺកុំភ្លេចជួយ Subscribe ម្នាក់មួយក៏ឲ្យមកខាតពេលវេលាយូរយើងចាប់ដើមទស្សនានៅវីដេអូទី10អូខេអូខេអ្នកគ្នាឥឡូវយើងមកទស្សនានៅវីដេអូទី10អូខេនេះឥឡូវឥឡូវយើងឃើញនៅផ្ទះមួយអូឥឡូវវីដេអូវីដេអូទី10គឺតាក់ទងទៅនឹងផ្ទះមួយដែលទុកចោលឥឡូវមានន័យថាឥឡូវសុំរៀបរាប់ទៀតចូលវាថាផ្ទះនេះគឺទុកចោលអញ្ចឹងទៅមានន័យថា ក្នុងផ្ទះហ្នឹងគឺមានអីមួយកលាំងអីមួយដែលថាច្រើនទិញវាអីមានចលនាអូខេឥឡូវចាប់ដើមឥឡូវចាប់ដើមមើលដងទៀតនេះអូអូឥឡូវបើកទ្វារអូខេនេះនេះឥឡូវខ្ញុំទប់ទឹកនេះអូខេឥឡូវនេះនេះបើកភ្លើងចុះឡើងចុះឡើងហើយអូនេះអូមកទប់ទឹកមកវាទីងទីងទីងទីងកដាអូខេ អូខេនេះអូលឺយើងស្អប់គាត់ស្អប់លេងវាក៏ដឹងដែរគួយខ្លាចដែរអូខេនេះអូមកវាភ្លើងបិទបើកបិទបើកបើកមកឥឡូវយើងចូលនៅវីដេអូទី9នេះដូចជាផ្លូវរថភ្លើងឥឡូវឥឡូវយើងដឹងថាមានអីទៀតអូខេឥឡូវផ្លិតរថភ្លើងមកឥឡូវយើងឥឡូវយើងទស្សនាដឹងថាវាមានអីទៀត អានេះវីដេអូទី9មិញអូអូអូអានេះដូចដូចដូចមិនខ្មោចដូចមនុស្សដូចមិនខ្មោចវិញអូឥឡូវគាត់រត់អូឥឡូវរត់ហើយអូមិញនេះស្ទង់ពណ៌សជិះចេញមិញរត់ចេញមកពីព្រៃអូខេតែមើលទៅដូចដូចមិនខ្មោចដូចមនុស្សវិញអូខេនេះវីដេអូទី9អូឥឡូវរត់រត់មកតាមអីខ្មោចរត់មកតាមអីអូនេះផ្លូវទៀបភ្លើងគេឡើងស្ងាត់ត្រិញណា អូខេឥឡូវគាត់រត់ហើយនេះមើលម្ដងទៀតនេះនេះឃើញជិចពីគ្រប់ព្រៃមកឃើញអត់អូឥឡូវខ្ញុំសុំស្រេកអីតិចខែឥឡូវយើងមើលទស្សនាវីដេអូទី9ដដែលវីដេអូទី10វិញក៏វាមិនចាញ់វីដេអូទី9ម៉ាត់ដែរមិនក៏មានរំថាមិនគួរខ្លាចបានដែរហើយក៏បើសិនជាមានរំសលេងរំខានក៏សូមអ អព្យាស្រ័យក៏សូមអភ័យទោសផងដែរបាទហើយដោយសារតែខ្ញុំថតពេលថ្ងៃចឹងទៅវាមានមនុស្សច្រើនតិចអូខេតោះឥឡូវខ្ញុំចាប់ដើមនៅវីដេអូទី9ដែរនេះមើលទៅអានេះគឺមើលទៅដូចមាន ជើងដដែលនឹងមើលទៅដូចមិនខ្មោចផងតែអត់ដឹងថាវីដេអូនឹងពិតឬអត់ពិតទេតោះឥឡូវមើលម្ដងទៀតនេះឥឡូវរត់តាមឃើញអត់មើលទៅមួយជើងពណ៌ខ្មៅពាក់ដូចពាក់ខោពណ៌ខ្មៅឥឡូវយើងចូលវីដេអូទី8អូខេអឺនៅនេះ ដូចនៅទីទីលានកប់ខ្មោចឯមែនអត់អូខេត្រូវហើយអូឥឡូវយើងមានបរោះពីរម្នាក់ឥឡូវអូនៅក្នុងអូនេះអាឡៃគេកប់ខ្មោចអូតាម តាម សាសនារបស់គេគឺជនជនជាតិគេគឺគេ កប់ជាឯងអូឥឡូវយើងឃើញប្រហោងមួយមានអីចេញក្នុងហ្នឹងអត់អូមានចេញអូជួយអូអូអូយសោកមែនអាវីដេអូបញ្ញាអញ្ចឹងអូ អូយមែនតានៅកុំភ្លេចកុំភ្លេចកុំភ្លេចឲ្យសោះថាតាមដានវីដេអូនឹងចាប់ពីដើមរហូតដល់ចប់វីដេអូទី10ទី8អីវាអត់សូវខ្លាចប្រហែលចាប់ដើមខ្លាចទៅខ្លាចទៅដូចខ្ញុំនិយាយខាងលើមិញហើយតោះឥឡូវចាប់ដើមនៅវីដេអូទីដែរឥឡូវលឺសលេងខ្លាំងសំថយសលេងតិចអូខេឥឡូវយើងមកទស្សនានៅវីដេអូទី7អូឥឡូវយើង មានអូរូបមើលដាក់សលេងបេះដូងទឹកទឹកទឹកទឹក ហើយនៅក្នុងផ្ទះមួយធំមែនតើអូខេឥឡូវរូបភាពនៅផ្ទះមួយអូផ្ទះធំមែនតើដល់ចង់ដឹងថាវាមានអីអូខេអូអូអូមិញឃើញពណ៌ខ្មៅអូរោមកសែងពណ៌ខ្មៅមែនទេឥឡូវពេលប្រវល់កាមេរ៉ាវិញគឺអត់ឃើញកាមេរ៉ាទេអូច្រឡំឃើញអត់ច្រឡំឃើញកាមេរ៉ាអើយនេះយមើអូមិញបាត់ហើយនឹងអូខេនេះនេះនេះ replay មើលម្ដងទៀតនេះ នេះនេះនេះនេះគ្នានេះអូដូចមនុស្សស្រីអូឥឡូវយើងតាមដាននៅវីដេអូទី6ឥឡូវនេះថតនៅផ្ទះអូផ្ទះនេះផ្ទះទុកចោលទៀតនឹងកចាស់ហ្នឹងអូនៅក្នុងព្រៃទៀតអូអ៊ុយគួយ ខ្លាចមែនតើអូអូអូមើលទៅគួយខ្លាចមែនតើទុកចោលយូរហើយនៅឡើងខ្ទីខ្ទីអស់នៅចំពុកផុយអស់ហើយមានខ្សែនេះទៀតអូគាត់ហ៊ានចេះហ៊ានមកម្នាក់ឯងទៀតអូនេះដូចទូតកោនេះ ឥឡូវអានេះអាកន្លែងគេគេវោះអីគេបកាត់ភ្លើងអូខេឥឡូវយើងមកទស្សនានេះអូបន្ទប់កតាគេដាច់ដាច់ជើងហ្នឹងអូខេឥឡូវឃើញបន្ទប់មួយហើយចង់ធ្វើអីទៀតអូខេអូធាក់ទ្វារមកអូខេអូផ្ទះស្ងាត់មែនអូខេឥឡូវមានអី មានអីទៀតអត់អូអូយអូទៀតនេះមើលវាបញ្ញាក់មិញមនុស្សក៏មិននេះនេះអូអូអូយមានថាដូចមនុស្សមនុស្សចាស់មនុស្សចាស់ពាក់អាវដូចនេះដូចដូចដូចអាបអាវដូចធ្វើមហូបអូខេ ឥឡូវយកវីដេអូទី5អូវីដេអូនេះគួយខ្លាចតែដាច់ព្រោះតែវាមានផ្លូវថតពេលយប់ទៅជីឡានទៀតអូខេឥឡូវយើងឥឡូវយើងតាមដានមើលអូផ្លូវនេះផ្លូវនេះគួយខ្លាចមែនតើបើសិនជាខ្ញុំជីម្នាក់ឯងក៏ខ្ញុំហ៊ានជីដែរសុខចិត្តអត់ជីក៏បានដែរប៉ុន្តែបើសិនផ្លូវទៅផ្ទះយើងក៏ដឹងធ្វើមិនដែរអូឥឡូវចង់ដឹងថាមានអីអូនេះសមោស្ទងស្ទងទៀតអូអូអូ my ច្រឡំអូនេះ អូនេះនេះនេះអូអូសំខាសឹងនេះនេះនេះអូអូខេឥឡូវយើងមើលតទៀតនេះអូដូចទីងមងអូអូស្ដាយមែនតើអូបាត់បាត់អូខេឥឡូវយើងសាក់ replay មើលម្ដងទៀតសិនអូនោះនោះខ្ញុំបាត់បាត់ខ្ញុំអូនេះឥឡូវយើងនេះនេះអូឥឡូវគេថតឲ្យយើងមើលច្បាស់កាន់តែច្បាស់ អូមើលមុខខ្មោចគេនឹងសោះស្គូសអូអូអូមានវីដេអូទីម៉ានអូឥឡូវជុំចូលវីដេអូទី4នេះឥឡូវនៅណាអូឥឡូវនៅណាលងលងឹតឆឹងហ្នឹងនឹងលេងនេះអានេះលេងណាអូខេអូខេលោកគាត់ដើរលើនិយាយស្អីគេដឹងអត់ដឹងភាសាគេទេអានេះនៅណា ណាគីនេះអូឥឡូវមានសញ្ញាព្រួយទុកឲ្យយើងមើលហើយអូអូឥឡូវយើងមើលមកទៀតនេះចាំមើលពុកមិញដូចអាខ្មោចដូចប្រទេសឥណ្ឌូនេះខ្ញុំថាអាខ្មោចមិនដូចជាអាខ្មោចនៅប្រទេសឥណ្ឌូនេស៊ីនៅប្រទេសហ្វីលីពីន ថាពេលដែលស្លាប់ទៅដូចអឺដូចសាក់សពអូខេរូបរុំក្រាត់ពណ៌សអូខេហើយមើលម្ដងទៀតអានេះផាច់ជានៅណានេះនេះនេះអូ អូយអូយអូយឥឡូវឈប់ចាំតិចអូខេអ្នកគ្នាសូមអព្យាស្រ័យផងបើសិនជាវីដេអូនេះវារំខានតិចតួចនេះនេះនេះអូមើលទៅគូខ្លាច់មែនតើឥឡូវយើងចូលវីដេអូទី3ចិត្តចប់អីហ្នឹងវីដេអូទី3ហើយឥឡូវនៅនេះនៅផ្លូវរថភ្លើងអានេះដូចជាកន្លែងចាំរថភ្លើងអូខេគេក៏រមកកន្លែង កន្លែងអង្គុយចាំហ៎អូរថភ្លើងរថភ្លើងគេលងឹតឆើហើយឡើងស្ងាត់ជ្រាបអូខេឥឡូវមានឃើញអីអត់ដល់តន់ឃើញទេអូឡើងស្ងាត់ចេះហ៊ានអង្គុយម្នាក់ឯងយកកាមេរ៉ាមកថតទៀតអូខេអូអូអូអូអូយ អូយមើលមុខអូយអូអូគាត់រត់អូរត់អូយអូយគួយខ្លាចមែនតើអូវីដេអូនេះគួយខ្លាចអូខេនេះនេះនេះអាចក្បាលចេញមកពីឈើហ្មងអូមើលនេះឥឡូវនេះនេះនេះនេះអូឥឡូវយើងតទៀតនេះនេះអូអូយ អត់ឡើងជួបវីដេអូទី2អូទី2លើក្នុងព្រៃទៀតហើយដឹងនៅណាទេអូខេអូខេឥឡូវស្ដាប់ឲ្យគាត់ឥឡូវចង់ស្ដាប់ថាគាត់និយាយគេគាត់ហៅម៉ាម៉ាម៉ាម៉ាអូខេអានឹងពាក្យម៉ាម៉ាគេពាក្យម៉ាក់ក៏គេពាក្យម៉ាម៉ាពាក្យម៉ាក់មែន ឥឡូវយើងតាមសលេងលឺតិចអូអូអូយដូចដូចដូចអឺនេះគាត់គិតតាមមនុស្សដឹងបងគាត់ហៅចឹងមើលដូចយីចាស់មែនតាដូចកាន់អីគេកាន់ឈើច្រត់ហើយអូយគួយខ្លាចមែនតើដូចខ្មោចអញ្ចឹងអូហៅម៉ាម៉ា អូខេអូខេឥឡូវយើងចង់ដឹងថាមិនទៀតម៉ាម៉ាម៉ាម៉ាអូខេសោចអូឬគាត់សោចហ៎មានលឺមានលឺក៏សោចចិត្តបើតាមខ្ញុំលឺលឺសោចអាអាអាអាអាហ៊ីចូលសលេងលយទៀតហ៎ ខេឥឡូវចង់ដឹងថាមិនមានរឿងអីកាត់ឡើងទៀតម៉ាអូខេមិនអញខ្មោចក៏មនុស្សមិនដែលថាមនុស្សណាឈរអញ្ចឹងទេអូមើលសោចអូអូសោចគួយខ្លាច សពគាត់និយាយម៉ាក់តលងម៉ាក់ម៉ាក់ឥឡូវគាត់ឈរមកពីក្រោយ ចិត្តតិចហីអូនេះអូមកពីក្រោយ អូចង់លុកដៃចាប់ទៀតអូ មួយទៀតមួយទៀតមួយទៀតអេលុតអូអូក៏ដុតហើយអូឥឡូវចូលវីដេអូទី1ឯងវីដេអូទី1ទី1អូអូអញបានវីដេអូទី1មែនអូខេអូនេះអឺចោលបាត់ហើយហ្នឹង ពេលឥឡូវយើងបានមើលវីដេអូទី10ហើយមានអារម្មណ៍ដែរខ្លាចអត់បើមិនជាខ្លាចកុំភ្លេចជួយ Subscribe ឲ្យមួយអូខេតោះឥឡូវមានប៉ុណ្្នឹងឯងអរគុណអ្នកគ្នាចំពោះការតាមដានវីដេអូហើយយើងនឹងជួបគ្នានៅវីដេអូខ្ញុំខ្ញុំនឹងស្វែងរកវីដេអូណាដែលគួរខ្លាចខ្លាចជាងនឹងទៀតអូខេតោះយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ